កើតក្នុងតកូលព្រាមជាកដុំពីរអ្នកមានទ្រព្យសម្បត្តិដោយសារធ្វើស្រែចម្ការនៅក្នុងពេលដែលធ្វើដំណើរទៅក្នុងព្រៃដោយកិច្ចនេះមួយក្នុងពេលនោះមានព្រះបច្ចេកពុទ្ធទាំងនឹងផុតសាសនាព្រះសម្មាសម្ពុទ្ធមានព្រះបច្ចេកពុទ្ធព្រះបច្ចេកពុទ្ធនឹងកំពុងតែធ្វើនៅចៃវរកម្មគឺការដេចៃវរ នៅនីមាត់ស្ទឹងកំពុងតែដេកទៅដេកទៅលោកខ្វះនៅអនុវាតហើយគឺសម្ពុតជាយដែលនៅចៃវរហ្នឹងយើងស្គាល់ហើយអនុវាតហ្នឹងគឺខ្វះសម្ពុតហ្នឹងក៏បត់ចៃវរហ្នឹងទុកសិនទៅទទួលពេលនោះណែលោកក្ដុំពីរហ្នឹងគាត់បានទៅជួបហ្នឹង ក្នុងពេលនោះគឺលោកកដំពីនឹងគាត់ក៏បានអញ្ជើញទៅជួបនៅសេចក្តីហ្នឹងជួបព្រះវិជ័យកពុទ្ធហ្នឹងក៏បានសួរថាហេតុដូចម្ដេចបានជាលោកម្ចាស់ហ្នឹងបត់ຕົកអញ្ចឹងដេកមិនតន់រួចដេកមិនតន់រួចមិនក៏បានជាបត់ຕົកអញ្ចឹងព្រះវិជ័យកពុទ្ធហ្នឹងក៏ត្រាស់ថាអាដោយសារនៅខ្វះអនុវាទ ដល់អញ្ចឹងទៅក៏គាត់មានសទ្ធាកើតឡើងទៀតដែលឧបនិស្ស័យមានមកក៏ណែសណ្ដប់សម្ពុតសាដកទៅចូលក្នុងព្រៃហ្នឹងក៏ដោះពីខ្លួនរបស់គាត់ថ្វាយប្រគេនដល់ព្រះវិជ័យកពុទ្ធហ្នឹងសូមឲ្យដល់ម្ចាស់ហ្នឹងអាបំពេញអនុវាទហ្នឹងអនុវាទខាងបណ្ដោយហ្នឹងឲ្យបានសពគ្រប់ទៅនឹងព្រះវិជ័យកពុទ្ធក៏ទទួលហើយគាត់ដេនៅចៃវរហ្នឹងគាត់ក៏ជួយដេជួយអីបានរួច សពគ្រប់ចឹងទៅព្រះវិជ័យកពុទ្ធក៏ប្រើប្រាស់នៅចៃវរហ្នឹងហ្នឹងចឹងនិយាយអំពីនៅឯផ្ទះគាត់ឯនេះគាត់មានប្រពន្ធមួយហើយនឹងប្អូនស្រីមួយហ្នឹងព្រះវិជ័យកពុទ្ធនឹងបន្តអំពីបានជីវរបានអីហើយក៏ដល់ពេលនិមន្តទៅបណ្ឌបាតទៅបណ្ឌបាតនៅផ្ទះនឹងគាត់នឹងក៏មិនបាននៅនៅឯព្រៃណា នៅក្នុងពេលហ្នឹងអាប្រពន្ធគាត់ហើយនឹងប្អូនស្រីគាត់ហ្នឹងឆ្លោះគ្នាឆ្លោះគ្នាយុទ្ធមែនទែនឆ្លោះគ្នារួចហើយស្រេចដល់តែព្រះវិជ័យកពុទ្ធនិមន្តតែបិណ្ឌបាតហ្នឹងនាងប្អូនស្រីនោះនាងប្អូនស្រីហ្នឹងក៏បានដាក់បាតប្រគេនដល់ព្រះវិជ័យកពុទ្ធដាក់ រួចចឹងទៅក៏មានសេចក្តីប្រាថ្នាប្រាថ្នានឹងមិនខ្សឹបខ្សឹបល្អល្អទេស្រែកខ្លាំងខ្លាំងហ្មងស្រែកថាដោយអំណាចដែលខ្ញុំម្ចាស់បានធ្វើទាននេះ តទៅអនាគតសូមកុំឲ្យខ្ញុំម្ចាស់កើតជាមួយស្រីអន្តពេលនេះរហូតវត្តនានឹងវត្តនាយកតែខ្លាំងខ្លាំងចង់ឲ្យគេលឺផងហ្នឹងខឹងហើយថ្មីថ្មីឆ្លោះគ្នាឲ្យថ្មីថ្មីបើថាអញ្ចឹងទៅ ប្រពន្ធកដំទីនឹងលឺអញ្ចឹងនឹកថាកណ້ອຍលោកម្ចាស់អង្គនេះបានឆាន់យ៉ាងហាន់នាងស្អីគេនេះអញ្ចឹងក៏បាននៅនឹងលៀនខាងមុខផ្ទះហ្នឹងក៏ស្ទុះទៅយកបាព្រះវិជ័យកពុទ្ធមកចាក់ចាក់ចង្ហាន់ព្រះវិជ័យកពុទ្ធដែលនាងប្អូននោះបានប្រកេនណាចាក់ចោលទៅ ចោលចាក់ចោលទៅមិនមែនត្រឹមតែចោលទៅបាផុកមកស្រះយកមកដាក់ឲ្យពេញបាទយកទៅដាក់ប្រកេនព្រះបច្ចេកពុទ្ធផុកហ្នឹងមិនមែនផុកល្អណាផុកច្រំផុកចាក់ទឹកបាយទឹកច្រំហូរចូល ដាក់ពេញបាទយកមកមិនមិនមានបំណងទៅខឹងបន្ទូអីនឹងព្រះបច្ចេកពុទ្ធទេប៉ុន្តែផ្ចាញ់ផ្ចាប្អូនប្អូនហ្នឹងតែជាសាច់ថ្លៃអីនឹងគ្នាអញ្ចឹងមិនសូវត្រូវគ្នាយូរមកហើយចិត្តតែទាស់គ្នាដល់ពេលហ្នឹងក៏កើតរឿងអញ្ចឹង ដល់អញ្ចឹងនាងនាងប្អូននោះក៏បានថាបើនាងអន្តពេលឯងមិនមកខឹងជាមួយយើងមកតោះតែងគ្នាមកមិនគួរនឹងទៅធ្វើអញ្ចឹងជាមួយលោកម្ចាស់ទេស្ដីថាឲ្យប៉ណ្ណឹងថាទាំងខឹងប៉ុន្តែដូចជាជួយរំលឹកដូចជាជួយរំលឹកប្រពន្ធកដំពីរដែរណានិយាយអញធ្វើដូចមិនសមមកតេតួងនឹងព្រះណែលោកម្ចាស់ អញ្ចឹងក៏ស្ទុះវឹងទុះវឹងទៅព្រះវិជ័យកពុទ្ធនិមន្តទៅតិចតិចហើយនឹងលោកម្ចាស់ឈប់លោកម្ចាស់ឈប់រួចទៅក៏ស្ទុះទៅយកបាតមកវិញចាក់ទឹកច្រំចោលលាងឲ្យស្អាតជូតឲ្យស្ងួតរួចទៅយកគ្រឿងកោបហ្នឹងមកខាត់មកជូតបាតហ្នឹងរួចទៅក៏បានប្រគេននៅរបស់ផ្អែម4មុខលេចម្រោះទៅដោយទឹកដោះមើលទៅឲ្យស្អាតស្លឹកក្នុងបាតហ្នឹង ក៏បានយកទៅអាថ្វាយដល់ព្រះវិជ័យកពុទ្ធទៅរួចទៅប៉ុណ្ណឹងដំណើររឿងនឹង សំខាន់កន្លែងនឹងប៉ុណ្ណឹងក្រោយអំពីអស់ជីវិតទៅអ្នកទាំងពីរហ្នឹងកដំពីរហើយនឹងប្រពន្ធហ្នឹងទៅកាន់ទេវលោកដោយសារបុណ្យកុសលរៀងរៀងខ្លួនទាំងលុះដល់ ព្រះសម្មាសម្ពុទ្ធកសបៈព្រះអង្គបានត្រាស់ព្រះអង្គបានត្រាស់អញ្ចឹងនៅក្នុងពេលដែលព្រះសម្មាសម្ពុទ្ធកសបៈបានត្រាស់ហើយក៏មានការបរិនិព្វានទៅអាបានរៀបរាប់អំពីប្រវត្តិអ្នកទាំងពីរនឹងថាជាថ្មីទៀតណាដោយក្នុងកាលនោះ ក្រំពីនឹងដែលចតតិពីទេវលោកមកបានកើតជាសិទ្ធិមានទ្រព្យសម្បត្តិច្រើនណាស់មានទ្រព្យសម្បត្តិច្រើនដូចជាថា80កោតច្រើនហើយចំណែកនាងជាប្រពន្ធនោះចតិពីទេវលោកមកក៏កើតនៅក្នុងទឹកតកោសិទ្ធិដែរគឺជាសិទ្ធិធីតានៅ នឹងនគរពេរិណស័យហ្នឹងនៅនគរពេរិណស័យហ្នឹងដល់ទៅពេញវ័យឡើងគេក៏ត្រូវរើគ្នានាំកូនស្រីសិទ្ធិហ្នឹងសិទ្ធិទីតាហ្នឹងលើកឲ្យទៅកូនសិទ្ធិដែរនោះដែលធ្លាប់ជាប្តីប្រពន្ធគ្នាមកហ្នឹងវាត្រូវរឿងគ្នាទៀតវាត្រូវរឿងគ្នា ដែលឧបនិស្ស័យមានអញ្ចឹង ប៉ុន្តែស្រាប់តែគ្រាន់តែនាំទៅចូលផុតពីខ្លោងទ្វារក្លិនស្អុយដូចដូចបង្គន់គេបើកគម្របចឹងទៅចេញអំពីកាយកូនសិទ្ធិហ្នឹងកូនកូនស្រីសិទ្ធិហ្នឹងស្អុយចេញពីកាយឲ្យពេញក្នុងដីភូមិតែកន្លះគីឡូអួនជ្រុងស្អុយពេញប៉ុណ្ណឹងស្អុយទាំងអស់នឹងដោយសារអីក្នុងពេលហ្នឹងបាបកម្មកាលដែលយក បាទព្រះវិជ័យកពុទ្ធទៅដួសភក់ច្រំហ្នឹងណាទៀតឲ្យផលមកអញ្ចឹងក្លិនស្អុយចេញពីកាយហ្នឹងទៅលោមអញ្ចឹងទៅសិទ្ធិបុតសួរក្លិនអីស្អុយស្បាប់នេះខឹកខឹកអុយណាស់អញ្ចឹងទៅក៏ថាក្លិនសិទ្ធិធីតាដែលគេបាននាំយកមកជូនចំពោះ លោកម្ចាស់ដែលជាសិទ្ធិបុត្រនេះអើឆាប់នាំយកទៅវិញឲ្យឆាប់ទៅអើយស្អុយណាស់ហ្នឹងហើយគេគេនាំយកទៅនាំផុតទៅពីលបងបាត់ស្អុយហើយដល់បាត់ស្អុយនឹងក្លិនក្អូក្លិនអីស្រួលបួលណាស់ទៀតហ្នឹងចឹងហើយថ្ងៃក្រោយមកគេនាំមកទៀតចូលមិនចោះទៀតតែចូលកន្លែងហ្នឹងគឺស្អុយហ่ะ7ដង ត្រឹមតែនាំមកហ្នឹង7ដងនាំទៅវិញ7ដងដែរដល់អញ្ចឹងទៅក៏នឹកឃើញថាប្រយោជន៍អីដែលត្រូវគេនាំទៅ7ដងហើយនាំត្រឡប់មកវិញអញ្ចឹងមានដើម្បីនឹងរស់នៅធ្វើអីនឹកឃើញអញ្ចឹងទៅក៏បានដោះគ្រឿងអលង្ការចេញអំពីកាយឲ្យអស់ក្នុងពេលហ្នឹងក៏មានសេចក្តីជ្រះថ្លា ក្នុងការកសាងព្រះចេតិយថ្វាយដល់ព្រះសម្មាសម្ពុទ្ធកសបៈដែលដាក់ព្រះធាតុណាទៀតព្រះធាតុព្រះសម្មាសម្ពុទ្ធកសបៈដែលមានបច្ចុប្បន្នវែងចំក៏ព្រះធាតុហ្នឹងមិនបែកខ្ញែកចេញទៅចេញទៅច្រើននគរច្រើនកន្លែងទៅគឺនៅមូលនៅមូលជុំទាំងអស់ បញ្ចុះក្នុងព្រះចេតដីមាសកម្ពស់មួយយោជទៀតក្នុងកាលនោះអាសេដ្ឋីធីតានឹងកូនកមុំសេដ្ឋីហ្នឹងដោះគ្រឿងអលង្ការអស់ឲ្យគេយកទៅដូរតម្លៃបានមកជាមាសប្រមូលទាំងអស់សរុបទៅបានអិតមួយដុំអិតមាសហ្នឹងណាមួយដុំបណ្ដោយមួយហាត់ទទឹងមួយចំអាមកម្ពស់ 4ថ្នប់អេតមាសមីដុំហ្នឹងទាំងអាសិតចាំបានណាបណ្ដោយមួយខាត់ទូទឹងមួយចំអាមកម្ពស់4ថ្នប់ប្រហែលគីឡូទាំងមាសប៉ុណ្ណឹងបានប៉ុណ្ណឹងហើយកម្មយកនៅគ្រឿងផ្សាថ្មមនោសិលាហាក់ដាលទៅជាមួយផងទៅដល់ពេលហ្នឹងទទួលជាងដែលកំពុងតែធ្វើហ្នឹងខ្វះខ្វះអត់ អត់មាសមកដុំកន្លែងហ្នឹងនាងនឹងសុំធ្វើជាងនឹងឲ្យដាក់ដោយខ្លួនឯងតែម្ដងហ្នឹងនាងនឹងក៏បានទៅយកប្រេងលងัวថ្លាមកលាយជាមួយថ្មមនោសិលានិងហរដាលហ្នឹងបានទៅជាគ្រឿងផ្សាផ្សាភ្ជាប់មាសជាមួយគ្នានឹងទៅរួចទៅក៏បានបូជាផ្កាឈូក8ដើមមានសេចក្តីប្រាថ្នាតទៅអនាគតនោះសូមឲ្យខ្ញុំម្ចាស់ មានក្លិនក្លឹមចាំចេញអំពីកាយហើយក្លិនផ្កាឈូកចេញអំពីមាត់នៅពេលនិយាយឬនៅពេលដកដង្ហើមតែខ្នាអញ្ចឹងស្រួលបួលទៅមិនតាន់តែបានងាប់ផងព្រោះនឹកចង់ងាប់នាំទៅឲ្យមាន ស្វាមី7ដងគេនាំត្រឡប់មកវិញដោយសារតែក្លិនស្អីអញ្ចឹងនៅក្នុងពេលហ្នឹងសេដ្ឋីបុតហ្នឹងស្រាប់តែនឹកនាងចា៎ នឹកហេបញ្ជូននាងឲ្យទៅវិញច្រើនដងអញ្ចឹងហើយនៅក្នុងពេលហ្នឹងក្នុងនគរហ្នឹងនគរពរិណសីហ្នឹងធ្វើបន់ប្រចាំនគរជាបន់ខត្តរឹកមួយហ្នឹងនឹកនឹកចង់ជួបនាងហ្នឹងដើម្បីទៅកំសាន្តបន់នគរហ្នឹងក៏ឲ្យអ្នកបម្រើហ្នឹងទៅនាំនាងមកដល់ទៅនាំនាងមកនាងថាខ្ញុំគ្មានគ្រឿងអលង្ការអីទេមិនអាចទៅបានទេ ក៏អ្នកបម្រើនឹងត្រឡប់មកជំរាបដល់សិទ្ធិបុត្រនឹងវិញសិទ្ធិបុត្រនឹងប្រាប់ថាមិនចាំបាច់គ្រឿងអលង្ការអីទេឲ្យតែបានរូបនឹងមកនឹងគ្រឿងអលង្ការអីក៏មិនចេះខ្វះក៏បាននាំមកនាងនឹងក៏ប្រូបមកមកលើក្រោយវាខុសពីមុនទៀតត្រឹមតែចូលផុតរបស់ទ្វារប៉ុណ្ណឹងក្លិនក៏អូប ក្លិនច័ន្ទហើយនឹងក្លិនផ្កាឈូកនឹងត្រឡប់ចូលគ្នាឲ្យឲ្យក្អូបលវឹងលវើយក្នុងភូមិរបស់សិទ្ធិបុត្រនឹងសិទ្ធិបុត្រនឹងជ្រាបតំណឹងដឹងអញ្ចឹងដឹងតានាងនឹងមានក្លិនក្អូបអញ្ចឹងវាខុសពីមុននឹងមិនអញ្ចឹងក៏បានសាកសួរសពគ្រប់ដឹងថាបានធ្វើនៅកម្មគឺអំពើយ៉ាងនេះមួយយ៉ាងនេះមួយអញ្ចឹង សេដ្ឋីបុតនឹងក៏មិនបោះបង់ចោលនៅឱកាសល្អក៏បានធ្វើនៅ ការឈូកមាសប្រពន្ធកង់រទេះយកទៅព្យួរនៅ ពីមុខបច្ច័យដីនឹងជាគ្រឿងលម្អបូជាដល់ព្រះសម្មាសម្ពុទ្ធហើយកង់រទេះមនុស្សកាលនឹងមិនមែនតូចឯណាទៀត12ហាត់ត្រង់តែកម្មកង់រទេះហ្នឹងហ្នឹងហើយមាសមិនមែនព្យួរកង់រទេះទេគឺការឈូក ធ្វើអំពីមាសប្រប៉ិនកង់រតេះហ្នឹងហ្នឹងហើយបានយកនៅសម្ពុតកំពុលដែលមានតម្លៃពួរក្រហមហ្នឹងទៅរុំព្រះចែកដីកម្ពស់មួយយោជហ្នឹងណាទៀតយកទៅរុំជាគ្រឿងលំអព្រះចែកដីហ្នឹងដោយសេចក្តីជ្រះថ្លារួចប៉ុណ្ណឹងទៅក៏បានគ្នាជាភិយាស្វាមីសុខសានរហូតទៅ នឹងរួចទៅ អស់ជីវិតទៅ ទៅទេវលោកទៀតអត់មានអបាយភូមិទេនឹងប្រវត្តិរឿងរ៉ាវនឹងប្រព្រឹត្តទៅនៅក្នុង មនុស្សនិង ទេវតាដោយបនកុសលសូមថ្វាយបង្គំ Hallelujah. bằng công. ជាមលំត្រជាអង្គ